ស្ងាបាងអើយឲ្យចាប់ស៊ីស្រូវរំពន់រំពន់ម៉ែមួយ វល់ទៅណាសូមម៉ែមេត្តាដល់តប់ព្រោះតប់ក៏នៅក្មេងខ្ចីសូមម៉ែមេត្តាដល់តប់ព្រោះតប់ក៏នៅក្មេងខ្ចីមិនតន់មិនតន់ដឹងក្តីអើងអើយប្រណីតប់ម្ដងមិនត ដៃតបម្ដង ណៃតបម្ដងមិនតអានមិនតអានតាំងក្តីយ៉ាងអើយប្រណៃតបម្ដង